សៀវភៅគ្រប់មុខមកនៅខាងជាឡាយឲ្យជំនាញពេលវាមកម្នាក់ឯងមកម្នាក់ឯងបាទចិត្តជាឡាយជំនាញជាឡាយគេបងនៅជាឡាយណាជាឡាយលេខ100អូនៅគៀននេះហ្នឹងសុកមួយនេះ ហើយបងមកមកសម្រាប់ឈីលេបន្ទយអឺចឹងគេគ្នាអីបងអានឹងពិសាដែរគេបង Ini apa? Asat tak kau mau. Ấy sạch bất rồi có thuộc bạn này mình. Sạch bất tại bây giờ mình đặt thẻm không mò. Ở vì nơi thòm chiên bó bia. Ồ, thẻm mấy cái, thẻm mấy cái? Sạch sạch bị quên. Sạch bị quên. Phục phục mấy? ហ្នឹងគឺជាសារធាតុគីមីម្យ៉ាងដែលគេចាក់ឲ្យវារឹងឲ្យវានៅមូលគីហ្នឹងនៅសង្ហេឲ្យវាពុកខ້ອຍខ្មៅអញ្ចឹងមកអញ្ចឹងមកស្លាប់យ៉ាងស្លាប់កាលណាយើងអត់ចាក់ថ្នាំវាអលួយស្អុយអស់ហើយចានោះដូចប្រអដែរណាគ្រូណាចាហ្នឹងវាវាប្រភេទផ្សេងនេះប្រអប្រភេទគីមីមួយពុកមកប្រភេទគីមីមួយអូមកលើកុំមកទៅកាអានេះស្គួតណាសំណាក់ស្គួតអត់ទៅកុំមកដល់មកថាដាក់មក អានេះមកមុខចឹងវាអត់ទៅតាមខ្លួនបាក់បាក់អានឹងចិញ្ចឹមថៃចិញ្ចឹមត្រៃហ៎ ញាស់ត្រីទៅណាដបងគេហ្នឹងហើយអូចឹងហើយបើចិននេះមានធម្មជាតិក្នុងនៅតាមនេះមាននៅទី ពឹងទៅលើគេយល់ទេចឹងប្រូតេអ៊ីននឹងវានៅក្នុងប្រូតេអ៊ីនទឹកគីឡូនេះអាទឹកស្រះយល់ទេហ្នឹងយល់ទេនៅក្នុងទឹកស្រះបាទនៅក្នុងទឹកស្រះអញ្ចឹងពេលដែលអូនដែរញ៉ាំសាច់គោអត់ក្នុងសាច់គោវាមានគីសអញ្ចឹងអត់អញ្ចឹងពេលហេតុបានគោមានគីសដោយសារវាវាស៊ីស្មៅហើយវាទៅផឹកទឹកស្រះហ្នឹងហើយអញ្ចឹងវាទទួលអាអាគីពីទឹកស្រះហ្នឹងមកចូលក្នុងខ្លួនវាហើយអាប្រូតេអ៊ីនហ្នឹងវាងាយងាប់ទេវាអាចគេចផុតពីសត្រូវបាន យល់តែគោព្យាយាមពួកយើងហូបមិនសូវចូលមិនសូវស្អិនទេចឹងហែងយល់អត់មែនទេអានេះគេពិសោធន៍បែបទី12មួយទៀតពួកយើងណាទីម៉ានហែងទី10នេះទី10ត្រូវមួយប្រូទីសនេះឃើញទេប្រូទីសយើងឃើញទី10មាន2ចឹងហីប្រូទីសិនប្រូទីរុក្ខជាតិហ្នឹងហើយអូនមើលទៅរៀងមួយចឹងមើលឃើញអីហ្មងណាយើងបាញ់យកនេះខាងហ្នឹង mà không đi à, không làm anh mua thử mày hôm nay chưa lay nè ờ lọ ណាកែបានអត់30អូននៅខាងខាងណានៅនៅឡានអូអូខេបានអូនអមចេះនឹងធ្វើនឹងដើម្បីប្រយោជន៍ស្អីហើយនេះយើងធ្វើដើម្បីបាយដល់អនម៉ាស៊ីនបាយពីខាងក្រៅ អូម៉ាស៊ីនទី12ហ្នឹងហើយបន្ទុក4វគ្គហ្នឹងហ៎អូខេល្អគាត់រុំវិជាបានថ្ងៃត្រង់ទៀតបាទនេះគឺជាបច្ចេកវិទ្យាតាំងពីពណ៌ជាច្រើនតកតងមួយរូបវិជា

គេលេងសពូសប៊ូដុតឆេះដៃអត់ឆេះដៃហ៎ឆេះដៃអត់អត់ស្អីក្ដៅអត់ស្អីក្ដៅដាក់ទៅសប៊ូហ៎ដាក់សប៊ូទៅយើងអត់កែចូលទៅឲ្យវាអើយល់យល់យល់អានេះជួយ ADN ហើយវាមានប្រយោជន៍អីគេអានោះ មានប្រយោជន៍សម្រាប់វាជាវានៅក្នុងកោសិកាវាឡប់ពូជរបស់កោសិកាជីវៈអាចអិនបន្តពូជនឹងកោសិកាអញ្ចឹងចង់មាននៅក្នុងកោសិកាហ្មងបាទបាទមាននៅក្នុងកោសិកានៅនេះវានៅក្នុងក្រុមសូមនេះវាកាត់ជា សរសៃសរសៃហ្នឹងហ្នឹងក្រមសូមសរសៃកាត់ជាក្រមសូមតែវាកាត់ជាសម្ភារៈណប់វាបកសិកាអញ្ចឹងមិនន័យថាអា ADN ហ្នឹងវានៅក្នុងក្រមសូមវាវានៅក្នុងក្រមសូមពេលវារួញជាសរសៃខ្លីមកវាកាត់តែវានៅកាត់ជាក្រមសូមអញ្ចឹងមានន័យថា ADN ហ្នឹងបង្កើតកោសិកាវាវាដំណពូជថាសិកាដំណពូជអរគុណ មកមានច្រើនប៉ុន្តែអឺនិយាយចំនិយាយថាធ្វើការនឹងរូបអត់ការទៅយកផ្លែហ្នឹងមានច្រើនបាទតែបើបើនិយាយមួយទៀតបើសិនបើអាគេហៅកេសរញីកេសរឈ្មោលរំងហ្នឹងវាបានប្រកាសជាមួយគ្នាទេក៏អត់ខ្លាចទៅជាផ្លែដែរហ្នឹងហើយអញ្ចឹងឃុំនោះមានអ្នកដំណើរលំអងបាទអញ្ចឹងដូចបងនិយាយអញ្ចឹងបើអត់ឃុំក៏អត់មានរុក្ខជាតិដែរ ហ្នឹងហ្នឹងចឹងហ្នឹងប៉ុន្តែនៅកន្លែងខ្ញុំគាត់ណាខ្ញុំមានគេតែចាំហ្នឹងហើយដល់ឲ្យវាគេទៅលេងគេតខ្ញុំដែរបងខ្ញុំឆ្ងល់ក្បួនហ្នឹងយកធ្វើគេអាហ្នឹងវាចាមិនគ្រូខ្លះគេអាចយកទៅលីលេលីលេអាក្បួនកលាក៏មានសារធាតុ9ចូលដែរលេងមួយប្រេងដូងប្រេងអីប៉ុន្តែខ្ញុំហ្នឹងគេយកធ្វើទៀនទេ ទៀនសារធាតុបត់ទៀនដែលយើងដែលតែងដុតធម្មតាសារធាតុកមុនតិចតួចតិចច្រើនបើកមុនសុទ្ធបើដាក់ដូចទៀនវេលាទៀនអីហ្នឹងបានគេធ្វើកមុនសុទ្ធអឺបានតម្លៃវាថ្លៃបើយើងទៀនធៀបនឹងទៀនធម្មតាយើងយកមកអត់យកការទាំងឯងតាមមាននេះភាពជ្រៅយើងអាចបកយកមានលេអាហ្នឹងគេយកដល់រូបចេះសម្រាប់ដោតទៅវាស្រួលបាទត្រូវអូបាញ់ឆ្នាំទៅខ្ញុំទៀតតែដើម្បីអញ្ចឹងប៉ុន្តែបើយើងយកទៅអញ្ចឹងអប៉ុន្តែ ដែរមកចិត្តនេះលោកមិនអាចនេះណាក្រែតតែចាំមានថាអានេះយើងយកមកបង្ហាញប៉ុន្តែដល់ពេលជាតិពិតយើងយកយកលេងលេងវិញវាអាចចូលប៉ុនលេងហើយវាត្រឡប់មកឡើយនឹងវិញដែរហ្នឹងហើយមានមេមានអាហ្នឹងអូហ្នឹងហើយជាទូទៅគុំវាមានប្រព័ន្ធវាចឹងហើយយើងអាចនិយាយភាសាមួយវាបានប៉ុនលោកខ្ញុំឆ្ងល់ក្នុងលំហៅគេថា មានអាឃុំកម្មករ Queen អីណាអាហ្នឹងមិនឃុំហ្នឹងវាមិនស្បុកហ្នឹងវាមាន3 3មុខទៀតតែឃុំឯឃុំតែ3ប្រភេទហ្នឹងណាបាទវាមានអឺឃុំស្ដាច់ឃុំឈ្មោលហើយនិងឃុំកម្មករអញ្ចឹងក្នុងស្បុកណាស្ដាច់ហ្នឹងញីឈ្មោលស្ដាច់ហ្នឹងស្ដាច់ជីគេហៅ Queen ជាទូទៅយើងពិបាកហៅដោយសារយើងហៅថាចាស់មានបាទមានច្រើនទេអឺមកស្បុក មានតែមួយបាទអា Queen នឹងវាមានតួនាទីអីយើគាត់វាបានទេថា Queen នឹងអឺរូបរាងវាខុសដាច់គ្នាតែម្ដងអញ្ចឹងនំនេះមានទេនំនេះមានប៉ុន្តែវាអាចនៅអាចន្លោះកណ្ដាលប៉ុន្តែនេះអ្វីដែលជាទូទៅដែលយើងមើលឃើញហ្នឹងគឺអាហ្នឹងកម្មកក្នុងកម្មកចាកម្មកហ្នឹងមានទីធ្វើនីតិធ្វើអីអាខ្វីនហ្នឹងមានទីចានេះអានេះនេះនេះនេះធំនេះនេះនេះនេះនេះនេះអាហ្នឹងអាហ្នឹងឈ្មោលទេដ្រូនឈ្មោលឈ្មោលធំជាអាកម្មកធំជាងអឺចា ស្ដាច់មូលមហាមហែលហ្នឹងឯងធំជាងធំជាងហ្នឹងហើយពូជវាវែងស្លាប់ខ្លីដល់ពេលដែលខ្ញុំឈ្មោះអត់ទេវាធំដែរប៉ុន្តែស្លាប់វាដល់ពូជតែម្ដងប៉ុន្តែចេះតែតិចឈឺអត់ឈឺឈឺជាងខ្ញុំខ្លាំងឈឺគេថាខ្មុំខ្មុំខ្វិនតិចអត់ឈឺខ្វិនអត់តិចទេអត់តិចទេខ្ញុំឈ្មោះក៏អត់តិចដែរតិចតែក្នុងកម្មកហ្នឹងឯងចាឈ្មោះវាមានប្រយោជន៍អីអូអាឈ្មោះអត់មានប្រយោជន៍អីទាំងអស់ប៉ុន្តែមានតែមួយឯងគឺប្រកាសជាមួយខ្ញុំស្ដាច់ អត់វាក៏សបុកហ្នឹងក៏អត់ន័យដែរអត់ន័យដែរចាំមើលគេលោកវាអាចមកខាងណាជួយអាខ្មុំកម្មកនោះសម្រាប់ទៅក្រេបម្អងមានទូនទីចាជាមួយស្ដាញ់ទៅរូបវាមើលបែបណាហើយជានៅកណ្ដាលអាចវាកដៅទៅវានៅចូលទៅកណ្ដាលហើយសំចាំដើមសំផ្លិតមកយកអានេះឲ្យចំណៃ VC ស៊ីគេហើយ គេមកតាំងហើយយើងមកនេះយើងដាក់ទឹកដាក់យើងលាយទឹកឲ្យវាស៊ីដូចណាទៅយើងដាក់មិនចាំទេយើងតាំងយូរប៉ុន្តែឃុំនឹងបងចាប់មកឬក៏វាហោះមកប៉ោទុំខ្លួនឯងយើងមានយើងមានសម្បត្តិបងបងយើងទីនេះយើងយ៉ាងនេះវាសម្បត្តិយើងទីមួយយើងមានខ្លួនវាសិតនៅទៅយើងបាយយើងហាន់ទៅទៅហ្នឹង វាអាចប៉ះពាល់ទេជាទូទៅអឺជាទូទៅគេនិយាយថាយ៉ាងថាអឺភាពស្លោកគេនិយាយមកគេថាអត់មានព្រៃអត់មានឃុំទេណាហើយហើយអាហ្នឹងណាក៏ដឹងដែរប៉ុន្តែបើអត់មានឃុំអត់មានព្រៃវិញអត់សូវមានណាដឹងសូវមានណាចាប់អារម្មណ៍ជាទូទៅបើសិនមកអត់ពូឃុំហ្នឹងគឺអឺរុក្ខជាតិដែលដល់ផ្លែការហ្នឹងគឺ ខុសប្រវត្តិអីខ្ញុំថាខុសប្រវត្តិហ្នឹងអូបើសិនបើដូចជាណែឆ្នាំប្រាយដូចជាទីអានមួយស្តាយទៅនិយាយថាប្រហែលជា20ឆ្នាំក្រោយអូនិយាយថាមនុស្សយើងបំផុតពីសាប្រសិទ្ធផលខ្លួនមកផ្លូវមកបាទចង់មើលអូនណាតើលោកគ្រូបុយលបានអូនយល់ ចង់មានន័យថាអាហ្នឹងគឺជាគេហៅថាទឹកស្រះតែគោផឹកហើយយើងយើងញ៉ាំពីគោចឹងក្នុងសាច់គោវាមានគីគោមកមានគីមួយរូបអញ្ចឹងនេះគឺជាប្រូតេអ៊ីនទី10អញ្ចឹងប្រូតេអ៊ីនហ្នឹងទី1អញ្ចឹងអូនយកទៅធម្មគោវាស៊ីឆ្មែវាមិនទៅលើអញ្ចឹងនេះជាមេរោគនេះអាឡាហ្នឹងពីរ nó mà đồng nó mình đọc của của PVC tới nhé của tôi mà các cái nhân thật tốt nhưng mà của tôi mà nó đấy khẳng chi biệt và chi biệt thì đọc đôi thì đọc tùy anh ấy thì đọc tùy đây thì đọc tùy này làm sao đây thế này